ស្រណងខែកដឹក សង្សារក្រមុំបងហើយបងស្រណងខែកដឹកបងស្រណងខែកដឹកសង្សារក្រមុំបងហើយបងស្រណងខែកដឹកអោណាធ្លាក់ខ្យល់ធ្លាក់ខ្យល់អើយរអឹកសង្សារក្រមុំបងហើយឡើងជីងរទេនសលី អោណាធ្លាក់ខ្យល់ធ្លាក់ខ្យល់អើយរអឹកសងសាក្រមុំបងងាយឡើងជីងរទេញសលៃអោណាស្លៀកខៀនហើយអស៊ីដែកសងសាក្រមុំបងងាយពាក់អាវទីឯកថ្មីអោណាស្លៀកខៀនហើយអស៊ីដែកសងសាក្រមុំបងងាយ ពាក់អាវទីឯកថ្មីអោណាឡើងជីងឡើងជីងរតែងសលៃសងសាក្រមុំបងអាយទៅលេងបុណ្យកឋិនអោណាឡើងជីងឡើងជីងរតែងសលៃសងសាក្រមុំបងអាយទៅលេងបុណ្យកឋិន ងណាត្រគៀអូនឡើងត្រគាំងគាំងសង្សារក្រមុំបងហើយសំណាំងនឹងចោកក្បិនអូនណាត្រគៀអូនឡើងត្រគាំងគាំងសង្សារក្រមុំបងហើយសំណាំងនឹងចោកក្បិនអូនណាទៅលេងទៅលេងបុណ្យកឋិន សង្សារក្រមុំបងហើយពីអ្នកនឹងប្រុសបង ស្ថិនសង្សារក្រមុំបងអាយ ពីអ្នកនឹងប្រុសបងត្រជាក់នៅស្រុកខ្មែរក៏មិនដូចនៅស្រុកគេត្រជាក់ម្ដងម្ដងបើចង់អោបមានមេបើបានអោបហើយ ជើងបង គេលខ្វេខ្វាគោរួចហើយមួយទឹកបញ្ញាបញ្ញាទឹកពីតែទៅវត្តទៅ អូននឹងក៏ក្រៅអូនណាត្រគាអូនឡើងត្រគាំងគាំងសង្សារក្រមុំបងហើយសំណាំងនឹងចកក្បិនអូនណាត្រគាអូនឡើងត្រគាំងគាំងសង្សារក្រមុំបងហើយសំណាំងនឹងចកក្បិនអូនណាទៅលេង ទៅលេងបុណ្យកឋិន សង្សារក្រមុំបងហើយពីអ្នកនឹងប្រុសបងអោណាទៅលេងទៅលេងបុណ្យកឋិន សង្សារក្រមុំបងហើយពីអ្នកនឹងប្រុសបង ឆ្នាំថ្មីពីសីចរណៃគិតយ៉ាងណាបើសិនជាបងចូលទៅនឹងដឹងរូបជីវ៉ាយកអូនមកជាគូចង់មេត្រីស្នេហាធ្វើជាសាច់ញាតិបងអូននឹងជួបជុំគ្រួសារឆ្នាំថ្មីជោគជ័យបងប្អូនទាំងអស់គ្នាសូមឲ្យសុខសប្បាយគ្រប់ពេលគ្រប់វេលាសូមសេរីសួស្តីដល់ពុកងារឆ្នាំនេះឆ្នាំថ្មីប្រោះថ្លៃនឹងជីវ៉ាពួកយើង នេះឆ្នាំថ្មីប្រោះថ្លៃនឹងជីវ៉ា